នេះកុំប្រាប់នេះថាឯងចង់មកដើមមកជាមួយនឹងខ្ញុំដែរហេមិនខ្លាចតារាដែលទៅមរះហ្នឹងផ្ដើមដំណែងមែនយើងតាំងពីដើមគឺជាហងមិនជាខ្លាផងហ្នឹងប៉ុន្តែបើសិនជាចង់ជន់ហងម្នាក់នេះចង់ប្រាប់ថាមានផ្លូវទេជាលើកទី1ដែលខ្ញុំថតជាមួយនឹង Superstar ដ៏ល្បីម្នាក់តែខ្ញុំមិនដឹងកើតអីណាទាំងអស់គ្នាខ្ញុំចេញពីថតភ្លាមអត់ដឹងថាអ្នកណាធ្វើអីនៅលើឡានខ្ញុំទេអ្នកទាំងអស់គ្នាមើលឡានខ្ញុំទៅជាបែបហ្នឹងឯនេះនេះស្រីម្នាក់ហ្នឹងកំពុងតែថាខ្ញុំគឺជាមនុស្សខុសធ្វើបាបគេអញ្ចឹងឯង ខ្ញុំមិនអាចឲ្យស្រីម្នាក់ហ្នឹងមកធ្វើបាញ់តាមម្ខាងបាននេះហើយខ្ញុំក៏មិនអាចឲ្យតម្លៃសុខស្តារបស់ខ្ញុំត្រូវធ្លាក់ចុះដោយសារតែស្រីឈ្មោះម្នាក់ហ្នឹងដូចគ្នាខ្ញុំត្រូវការមានរឿងចង់និយាយមួយនាងបន្តិចអ្នកធ្វើឲ្យឈ្មោះរបស់នាងហ្នឹងហេនាងនឹងអត់ការប្រយុទ្ធមិញខ្ញុំអត់ឈ្មោះប៉ុណ្នេះដែលត្រូវប្រទាបខ្លួនឯងមកថតជាមួយតារាដែលតន់នឹងឈ្មោះដូចជានាងគ្រប់យ៉ាងគឺដោយសារតែមេត្តាខ្លួនឯងឯងហើយភ្លេចឯងមែនអត់ថាខ្ញុំគឺជាហោងបើសិនជាមេត្តាហ៊ានមកជន់ខ្ញុំម្ដងទៀតណាខ្ញុំទិញមេត្តាធ្លាក់គុណ10ដងខ្សែរឿងជីវិត វាសនានាងហឹងរដូវកាលពីភាគទី1មានខ្សែជញ្ទេសនារៀងរាល់ថ្ងៃប្រហោះសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film